បួនដំបងនៅក្នុងបេះដូងផ្ដើមស្នេហាជួបបួនដំបងនៅក្នុងបេះដូងចង់ប្រាប់ថាទូអាយុតិចជាងថ្លៃតែចង់ប្រាប់ស្រីឲ្យអូនដឹងថាបងលួចស្នេហាទោះបីជីវ៉ាមកចាជាងបងអូនមកចា ស្នេហាតួចាស់ជាហៀងនឹងក៏បងមិនថាធ្វើដេចកំបងលងស្នេហ៍ជីវ៉ាជាតិមុនជាប់កម្មជីវ៉ា បងសន្យាមើលថែស្រីចាស់អូពីអរ៉ាមិនអោយស្រីចាស់រកទឹកនេត្រាជូនគូទៅវត្តទៅវាជូនទិញអីហើយជូនពីស័យទៅក៏អាចារ ដំបងនៅក្នុងបេះដូងផ្ដើមស្នេហាជួបអូនដំបងនៅក្នុងបេះដូងចង់ប្រាប់ថាទូអាយុតិចជាងថ្លៃតែចង់ប្រាប់ស្រីឲ្យអូនដឹងថាបងលួចស្នេហាទូបីជីវ៉ាមុខចាជាងបងអូនមុខចាក៏បងស្នេហា បងលងស្នេហ៍ជីវ៉ាជាតិមុនជាប់កម្មជីវ៉ាអូយកុំខឹងបងនេះនិយាយលេងទេមកស្នេហាទោះបងនៅក្មេងតែបងសន្យាមើលថែស្រីចាំ